នេះតើខ្ញុំកំពុងតែសម្រេចចិត្តខុសមែនទេខុសទីនេះជាផ្ទះមីងហាមធ្វើចរិតបែបហ្នឹងគឺមិនបានជាដាច់ខាតនៅទីនេះវាមិនមែនជាបាហើយវាក៏មិនមែនជាក្លឹបសម្រាប់ឲ្យក្មួយដេកឬក៏អង្គុយបង្ហុយផ្សែងបារីទេខ្ញុំចង់រំសាយអារម្មណ៍មនុស្សកំពុងតែ stress លោកក្រោយចេញចូលចាស់គូទ្វាផងបើគ្មានការអនុញ្ញាតពីខ្ញុំណាកុំចេញចូលប្រដេកប្រដាស់ ព្រោះបន្ទប់នេះជាបន្ទប់របស់ខ្ញុំតែវាជាផ្ទះរបស់មីងមីងចង់ចេញមីងចង់ចូលវាជាសិទ្ធិរបស់មីងក្មួយទេដែលត្រូវក្រែងចាត់ម្ចាស់ផ្ទះហើយមុននឹងក្មួយធ្វើអីមួយក្មួយត្រូវសុំការអនុញ្ញាតពីមីងហើយក្មួយក៏អញ្ចឹងដែរមិនថានៅទីណានៅកន្លែងណាពេលវេលាណាហាមធ្វើចរិតបែបនឹងជាដាច់ខាតត្រូវខំរៀនឲ្យចប់ធ្វើខ្លួនឲ្យល្អ មីនឹងរកបុរសណាដែលល្អបំផុតយកមកឲ្យក្មួយខ្ញុំមិននំទេដែលមីងចង់យកឲ្យណាគេក៏បានហ៎តែមីងគ្រាន់តែចង់ឃើញក្មួយមានអនាគតល្អហើយអនាគតក្មួយល្អដោយមីងគឺជាអ្នករៀបចំទុកដាស់ហើយក្មួយនៅក្មេងប្រៀបបីដូចជាខ្មៅដៃដែលគេកំពុងតែគូលើក្រដាស់បើគ្មានបន្ទាត់ទេ បន្ទាត់ដែលក្មួយគូវានឹងវិញបើសិនជាខ្ញុំជាខ្មៅដៃមែនណាខ្ញុំប្រកាសជាចេះឆ្នៃខ្លួនឯងឯងខ្ញុំមិនត្រូវការបន្ទាត់ដូចជំនាញទេវាស់ផ្លូវជីវិតខ្លួនឯងឲ្យត្រូវផងហ្នឹងមីងកុំរៀនធ្វើខ្លួនឯងជាចរិតរឹងរូសបែបហ្នឹងធ្វើខ្លួនឲ្យល្អល្អទៅឲ្យស្គាល់រស់នៅភាព ស្រស់ស្រួលខ្លះផងហើយត្រូវដឹងថាខ្លួនឯងពេលនេះកំពុងតែស្ថិតនៅកន្លែងណា ទំនាញធ្លាក់ភពឈឺអត់ចាញ់ណាពាក្យសម្ដីផ្អែមល្ហែមទង្វើល្អខ្លាំងខ្លាយរបស់ពួកគេពិតជាពិបាកបែងចែកមែនតើពួកគេមានគោលបំណងអីចំពោះយើងចូលប្រុងប្រយ័ត្នចំពោះមនុស្សក្បែរខ្លួនបំផុតព្រោះទង្វើក្បត់មនុស្សទាំងនោះ ធ្វើឲ្យយើងឈឺចាប់បំផុតព្រោះយើងមិនបានត្រៀមខ្លួនទុកមុនទស្សនារឿងពេញតាមដំណរ link ខាងលើ ខ្សែរឿងជីវិតរឿងនាងលាក់